អូខេសួស្តីបងប្អូនគ្នាហ្នឹងហើយវីដេអូនេះយើងធ្វើការបូក item លេខនិយាយមួយម៉ាត់ទៅឲ្យស្រួលស្ដាប់ទៅគឺខ្ញុំបូកអត់ប្រៃ turn ទេគឺខ្ញុំបូកយកត្រឹមបូក10ទេណាដោយសារខ្ញុំធ្លាប់មានប្រវត្តិវាខ្ញុំចង់បាន13ដោយអត់ប្រើ return ប៉ុន្តែខ្ញុំបូកអត់ដូចខ្ទង់5 10ដុំសាតនឹងអត់ឡើងទេតែចំពោះ Amstone និយាយទៅមានតែមួយដុំពីរដុំហ្នឹងយើងអាចបូកបានហើយបើសិនករណីយើងចង់បូកលេងអញ្ចឹងណាអូខេឥឡូវយើងធ្វើការបូកចាំតិចខ្ញុំសុំបរិញ្ញា វាស្រួលមើលអូខេអឺខ្ញុំបោកនេះខ្ញុំប្រើកម្មវិធី Sinoto ដល់ហើយដឹងហើយកម្មវិធី Sinoto កន្លែងបោកគឺវាងាយស្រួលក្នុងការកំណត់ឲ្យយើងបោកហើយយើងមិនចាំបាច់ទៅសៀងយ៉ាងទេដើម្បីធ្វើការបោកគឺយើងបោកក្នុងត្រង់ណាក៏បានដែរហើយចំពោះខ្ញុំបើសិនជាករណីដែលឲ្យបោកអត់ប្រើ return ទេខ្ញុំរីកមិនឲ្យបោក10ទៅស្រួលដោយសារវាអាចមានឱកាសឡើងច្រើនតែមក13រៀងតឹងមែនទេហ្នឹងហើយ ប៉ុន្តែបើសិនកម្មវិធីដែលសង្សារចាស់អូខេអាចធ្វើការបូកយល់13បងទៅអាចទីមកនេះខ្ញុំបូក7ស្រាប់ហើយអ្នកនរនេះតែបើខ្ញុំសរីវាដាក់យកបូក10ឈុតតែម្ដងអូខេឥឡូវយើងកំណត់វាសិនកន្លែងនេះយើងដាក់យកបូក10បើយើងចង់បានបូក13ដល់13យក10ដាក់10បើ11ក៏រៀងស្រួលដែរណាឥឡូវយើងមាន4 4 4អញ្ចឹងយើងមាន4 3ធ្លាប់អញ្ចឹងខ្ញុំដាក់បូកម្ដងទាំង3តែម្ដងណាហ្នឹងហើយ Electric Heroes អឺ mode មួយទៀត add មកមួយទៀតមានឈ្មោះ mode គេ add ទៀតអា mode អានោះក៏ mode ដែរនិយាយទៅមានឈ្មោះ mode យើង add វាចុះអានេះរួចណាក្រោមមួយគេអានេះ serve សក់ s serve មួយព្រោះថាអាក្រោមគេ serve មួយអានេះឈ្មោះ serve មួយនេះ search moon ណាមិនឈ្មោះពីរនេះដូចគ្នាចឹងសុំចាំខ្ញុំសុំនេះខ្ញុំច្រឡំហ្នឹងដែរអូដល់ពេលអាពីរនេះអាចធ្វើដូចគ្នាវាចេញមកតែមួយនេះដល់នេះនេះវាចេញកន្លែងតែមួយវាភាសាឈ្មោះវាដូចគ្នាហើយមានឈ្មោះវាដូចគ្នាចឹងណាចម្លែកអត់ដែរចាប់អារម្មណ៍ដែរនិយាយទៅអូខេអញ្ចឹងយើងដាក់នេះមកហ្នឹងប៉ុណ្្នឹងមក រួមជាមួយនេះសា iron នេះតាមធម្មតាយើងអត់ចាំបាច់ដាក់វាច្រើនដល់ប៉ុណ្្នឹងទេយើងដាក់វាត្រឹម500ទៅហ្នឹងហើយដោយសារយើងຕົកវាបុកឡើងទៅ7វិញហើយចំពោះសាយើងដាក់ចូលហើយមួយទៀតចំពោះអ្នកទាំងអស់នេះដែលថាយើងដាក់សាចូលហើយវាមានទំហំຕົកធ្ងន់វាឲ្យយើងចូលទេអញ្ចឹងដើម្បីដាក់បានច្រើនអ្នកទាំងអស់នេះអាចប្របាយវាម្ដង200ហ្នឹងហើយចាប់វាដាក់ម្ដង200 200ចូលរហូត ទោះបីជាវា full ឬវាចូលដែរហ្នឹងណាកាប់ technique នេះចូលរហូតនិយាយទៅទោះបីចេញសញ្ញាបែបនេះយើងចាប់ទីដាក់ទៀតចូលទៀតជឿចូលទៀតហើយអ្នកទាំងអស់នេះមករក200ផ្សេងទៀតដាក់ចូលទៀតចាខុសនេះអញ្ចឹងមកអ្នកទាំងអស់នេះរវល់អូខេចាប់ដាក់ឲ្យច្រើននេះទៅនឹងចាប់បានច្រើនវា full ទេ full តែមិនខ្វល់មួយវាហ្នឹងឃើញចេះចាប់ដាក់បានរហូត200 200ចូលរហូតអត់នេះទេ តឥឡូវយើងកំណត់វាបូកអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងនេះបូក10ហ្នឹងហើយនេះ item នេះតែប៉ិត3មុខប៉ុន្តែដោយសារឈ្មោះពីនេះខ្ញុំចេញមកថា2មុខឯងខ្ញុំ save បងបើចុយដែលប៉ាមនេះស៊ី goal មកអា2នេះនេះចុចចាំពីខ្ញុំសម្បើឥឡូវនេះមិនច្រើន goal មកនេះ16 7អូអូខេប្រហែលតែកូន0ដល់ហើយនេះ អឺបាន10មួយបានអ្នកនរនេះអើចាប់ដើមលេប៉ាវិញគឺបាន10ហ្មងហេងមែនតែនគេចឹងបាន11ណានឹងឲ្យបាន11ហើយចឹងហេមនិយាយទៅមកត្រឹមមិនបាន10អញ្ចឹងចំពោះអា2នេះយើងຕົកវាចោលណាអ្នកនរមុនក្រោយក៏ឡើង10ហើយដូចខ្ញុំប្រាប់ចឹងបូក10មិនជាប្រហាទេតែ goal យើងត្រូវការប្រើច្រើនណាស់តែដោយសារ goal នេះវា goal ជាមួយនឹង item គេធូរថ្លៃអញ្ចឹងយើងបូកទៅនឹងឲ្យបូកត្រឹម10ទៅអត់ប្រហែលទេហើយអានេះ ទុកម្ដុំអីទៅក្នុង hero ទៅយើងដាក់ auto ចោលទៅហ្នឹងហើយពីបើអ្នកទាំងអស់គ្នាថាអូខេខ្ញុំប្របាក់បោកខ្លួនឯងអូខេអាចឲ្យខ្ញុំបោកបានយើងគិតសេវាតិចតួចទៅយើងបោក10ហើយ item ខ្ញុំអ្នកចេញហ្នឹងហើយបោកតាម10ប្រើបាននិយាយទៅវា random ហ្នឹងចង់និយាយថាអឺមិនប្រកាសថាឡើងស្រួលទេតែនេះឡើងរៀងលឿនហ្នឹងហើយ មិញដាក់មកព្រឹបមិញអស់តែម៉ាសាដាក់ដល់បថុយឯងនឹងឲ្យបថុយយកទៀតបថុយឯងហ្នឹងហើយដោយសារយើងមាន return ដូចគេតែយើងមាន return បូកយក5 10ស្រួលមែនទេ server នេះបូកខ្ញុំបូកឲ្យគេបូកយក5 10ដោយសារឲ្យគេដូចអត់ខ្ទង់3ដុំជាងវា lucky ដែរតាមហ្នឹងហើយប៉ុន្តែជាទូទៅខ្ញុំបូកខ្ញុំប្រើកម្មវិធី Sinoto ឲ្យបូកស្រួលខ្ញុំខ្ជិលអង្គុយមើលយីទៅបើយើងកណ្ដប់យក3 10 3 10អញ្ចឹងទៅហ្នឹងហើយ វីដេអូនេះខ្ញុំសូម skip ខ្លះដោយសារបើយើងអង្គុយចាំមើលវីដេអូដល់បាន10ម៉ឺនសិនហ្មងវាពិបាកហ្នឹងហើយវាមិនស្រួលទេអូខេខ្ញុំសូម skip ខ្លះអូខេអ្នកនរនេះអញ្ចឹងឥឡូវវា random ចូល10អស់ហើយហ្នឹងហើយហើយឥឡូវយើងធ្វើការសរុបសារសារណាខ្ទង់ប្រហែលជា200ជាងហ្នឹងហើយអាខ្ទង់ថា200ចុះហើយរួមជាមួយនឹងអឺអឺក្រុមសារ Stone ហ្នឹងហើយចំពោះសារនេះយើងប្រើអស់ខ្ទង់2ដុំ 2ដងជាង3ដងហ្នឹងហើយអញ្ចឹងយើងទទួលបានក្បាលបូក10អាបូក10ខោបូក10អញ្ចឹងដូចយើងនិយាយប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងបើយើងបូកទៅ10មិនជាបញ្ហាទេតែបើយើងបូកទៅ3 10អីនឹងពិបាកតិចតែបើបាន12 10ហ្នឹងគឺថានៅតែជាអឺមិនជាបញ្ហាទេប៉ុន្តែគាត់ថាមក12 10មើលទៅអត់ស្អាតខ្ញុំសម្រេចត្រឹម10ហ្នឹងអញ្ចឹងខ្ញុំបូកទៅត្រឹម10ហ្នឹងហើយអូខេហើយអានេះជាការរីកកម្រិតទេដោយសារនៅឧត្តមអាចធ្វើទីធូរថ្លៃអញ្ចឹងយើងបូកយក7គឺវាពិបាកដែរពេលបច្ចុប្បន្ន តែមកយើងអត់ឃើញទេអូខេព្យាយាមបោកយក10ឲ្យញឹមអញ្ចឹងទៅវាស្រួលប្រើដែរហ្នឹងហើយអូខេអ្នកនរគ្នាអញ្ចឹងវីដេអូមានប៉ុណ្្នឹងណាអូខេអរគុណបាយបាយ